ទទួលបញ្ហាបាសិកាកែវនាងហ្នឹងកែវនាងហ្នឹងគាត់នៅភូមិព្រែកតសហ្នឹងគឺណាហើយក៏បានទទួលការអនុញ្ញាតពីគុណចាស់ព្រះអង្គគ្រូដើម្បីថាឲ្យសាកសួរលោកគ្រូថាគឺណាសួរហ្នឹងសួរចេះសួរថាព្រះនិព្វានហ្នឹងសូនឆិន តែมองទៅយ៉ាងម៉េច ហ្នឹងឯងឬក៏យ៉ាងណាហើយយ៉ាងទៀតពុទ្ធគ្រប់ព្រះអង្គនិងព្រះអរហន្តទាំងអស់គ្រប់អង្គចូលព្រះនិព្វាននោះអីសូនឈឹងតែម្ដងនឹងទៅសូមលោកគ្រូជួយពន្យល់ឲ្យបានច្បាស់ផងពីព្រោះក្មេងក្មេងក្មេងក្មេងហ្នឹងសួរសួរខ្ញុំសួរទៅថាព្រះនិព្វានហ្នឹងឲ្យសូនឈឹងទៅម៉េច បានជាលោកយាយលោកតាហ្នឹងក៏ចង់ទៅម្លេះហើយខ្ញុំហ្នឹងវាមិនដឹងឆ្លើយប្រាប់ក្មេងក្មេងហ្នឹងថាយ៉ាងម៉េចពីព្រោះខ្ញុំអត់ដឹងដែរហ្នឹងឯងហើយថាព្រះនិព្វានហ្នឹងក៏ចេះតែតាមប្រសង់លោកសំដែងណែនាំថាយើង ប្រាថ្នាព្រះនិព្វានទៅបានរួចផុតចាកទុកហ្នឹងចឹងក៏សូមឲ្យលោកគ្រូជួយបញ្យល់នៅក្នុងសេចក្តីហ្នឹងចឹងណាសាធុសាធុចឹងអឺជាការសួរល្អហើយហ្នឹងឯងព្រោះយើងធម្មតា ដូចតែយើងប្រាថ្នាទៅទីណាកន្លែងណាអីចឹងក៏យើងសិក្សាដើម្បីឲ្យបានដឹងថាទីកន្លែងហ្នឹងយ៉ាងម៉េចនឹងឯងតែយើងមិនដែលទៅសោះក៏ដោយតែយើងក៏សើបមើលសាកសួរមើលស្រុកអាមេរិកកាំងនោះវាយ៉ាងម៉េចស្រុកបារាំងស្រុកកាណាដាហ្នឹងយ៉ាងម៉េចចឹងទៅចឹង អានឹងក្នុងលោកហ្នឹងណាយើងដឹងក្នុងដំណើរផ្លូវហើយនឹងទិសដៅដែលយើងត្រូវទៅហ្នឹងក៏យើងគង់នឹងសាកសួរដើម្បីឲ្យបានជ្រាបដំណឹងស្រុកហ្នឹងគេរស់នៅយ៉ាងណានឹងឯងស្រួលបួលដែរទេសុខសប្បាយមែនឬអីសុខសប្បាយហ្នឹងវាយ៉ាងម៉េច ដូច្នេះគឺយើងជាអ្នកប្រាថ្នាសេចក្តីសុខហ្នឹងក៏យើងតែងតែគិតគូរសុខទុក្ខក្នុងជីវិតរបស់យើងហើយព្រះនិព្វានក៏យើងបានដឹងមកហើយថាបរមសុខជាសេចក្តីសុខដ៏ក្រៃលែងនឹងឯងហើយសម្រាប់ការឆ្លើយទៅរកក្មេងៗ កូនចៅអីហ្នឹងដែលសាកសួរហ្នឹង្រាន់តែប្រាប់ថាព្រះនិព្វានហ្នឹងជាទីបំផុតទុក្ខប៉ុណ្ណាហើយចឹងទៅក៏បានឬយើងក្រែងថាក្មេងៗហ្នឹងតវ៉ាតវ៉ាថា ទីបំផុតទុក្ខហ្នឹងគ្រាន់តែអត់មានទុក្ខ ប៉ុន្តែអត់មានសុខសบายអីទេឬក្មេងៗគ្នានៅចង់សบายនឹងឯងមិនមែនគ្រាន់តែទីបំផុតទុកនឹងទៅបានទេអញ្ចឹងគឺជាបរមសុខហ្នឹងឯងបាលីថាឯកន្តបរមសុខឯកៈហើយនឹងអន្តៈហ្នឹងគឺថាជាចំណែកតែមួយបានដីថា មានសេចក្តីសុខតែម្យ៉ាងអត់មានទុក្ខអត់មានទុក្ខអានឹងយើងអាចឆ្លើយខ្លីៗប៉ុណ្ណឹងទៅបានហើយនឹងឯងហើយដូចជាប្របាសិកាគាត់បញ្ជាក់ថាខ្ញុំក៏មិនយល់ក៏មិនដឹងដែរហ្នឹងវាត្រូវហើយនឹងឯងក្រំតែយើង បានស្ដាប់មកបាន ស្ដាប់មកថាព្រះនិព្វានហ្នឹងជាទីបំផុតទុក្ខ ជាបរមសុខប៉ុណ្ណាហើយមិនមែនចេះតែមិនដឹងរហូតទៅទេចឹងប៉ុណ្ណាតាកតួងនឹងការអប់រំចម្រើនបញ្ញាប៉ុណ្ណាហ្នឹងហើយតែកាលណាអប់រំចម្រើនបញ្ញាកំណត់ដឹងវត្តសង្សារនេះជីវិតនេះអត្តភាពនេះនឹងឯងដែល ពុទ្ធបរិស័ទយើងរៀងរៀងព្រះអង្គរៀងរៀងខ្លួនហ្នឹងបណ្ណាហើយគ្រប់គ្នាទាំងអស់ហ្នឹងហ្នឹងគឺថាមានតំណនៃសង្ខារធัวបណ្ណាជាខ្សែរបស់វត្តដាក់បន្តពីភពមួយមកភពមួយកំណើតមួយទៅកំណើតមួយហ្នឹងនឹងឯងគឺបញ្ញាបានសិក្សាយល់ដឹង អំពីតំណនៃសង្ខារធัวនឹងឯងចឹងចាប់ផ្ដើមពីបញ្ញខណ្ឌជាបច្ចុប្បន្ននឹងទៅ បានកំណត់ដឹងបញ្ញខណ្ឌក្នុងបច្ចុប្បន្ននឹងឯងជារូបធัวជានាមធัវទៅតាមរយៈនៃវិបស្សនាហើយបានចាប់ផ្ដើមលះបង់នៅសេចក្តីប្រកម្មជាសัพท์ជាបុគ្គលជាទូខ្លួននឹងឯង តើតែចាប់ផ្ដើមអញ្ចឹងទៅអាចបានឱកាសនឹងជ្រាបដឹងនៅព្រះនិព្វាននឹងឯងច្បាស់ឡើងច្បាស់ឡើងតាមរយៈនៃការសិក្សាតាមរយៈនៃការស្ដាប់ដែលហៅថាសវណ្ណញ្ញាណបញ្ញាថ្នាក់ស្ដាប់មិនតាន់បានព្រះនិព្វានជាអារម្មណ៍ទេមិនតាន់ជាច្បាស់ទេប៉ុន្តែធ្វើការស្ដាប់នឹងឯង បានយល់ត្រូវកណាមិនមិនយល់ខុសទៅក្នុងព្រះនិព្វាននឹងដូចជាយល់ថាស្លាប់ទៅសូន្យមិនកើតទៀតអីចឹងទៅទេពីព្រោះមានបញ្ញាបានដឹងថាបញ្ញខណ្ឌនឹងវាមានតែនាមរូបដែលមានជាតិកើតឡើងហ្នឹងបដិសន្ធិវិញ្ញាណហ្នឹងនាំមកនៅនាមរូបហ្នឹង នឹងឯងដែលព្រះអង្គសម្ដែងថាបដិសន្ធិនឹងដូចជាការចាក់ដោយលំពេងឯនាមរូបហ្នឹងវាជាមុខរបួសដែលកើតអំពីវិញ្ញាណជាបច្ច័យហ្នឹងវិញ្ញាណអាហារហ្នឹងជាបច្ច័យនៃនាមរូបហ្នឹងដល់អញ្ចឹងទៅវាមានកងទុក12កងហ្នឹងដែលជាការឈឺបើកចុកចាប់នៃមុខរបួសដោយសារការត្រូវនឹងលំពេងហ្នឹង នឹងគឺតលតែអប់រំបញ្ញាកំណត់ដឹងវត្តសង្សារដែលប្រព្រឹត្តទៅនឹងមានជាតិទុក្ខជារាទុក្ខជាធិទុក្ខមរណៈទុក្ខនឹងជាសភាវៈទុក្ខដកសេចក្តីប្រកម្មជាសត្វជាបុគ្គលជាទូខ្លួនយើង ជាទូខ្លួនអ្នកដតីនឹងនឹងសក្កាយៈទិដ្ឋិនឹងត្រូវលះបង់បានដោយវិបស្សនា តាំងពីនាមរូបបរិឆេទញាណបញ្ញាដែលបានដឹងនាមរូបនឹងឯងដោយឡែកផ្សេងពីគ្នាទៅ រូបជាធាតមិនដឹងណាដីទឹកភ្លើងខ្យល់ខាងក្នុងហ្នឹងក៏ដូចជាដី ទឹកភ្លើងខ្យល់ខាងក្រៅអញ្ចឹងគឺយើងដើរលើផែនដីជីកកាប់កោះដីអីយើងមិនដែលប្រកាន់ថាដីជាខ្លួនយើងទេទឹកហ្នឹងក៏អញ្ចឹង យើងមិនដែលប្រកាន់ថាទឹកទលេសមុទ្រព្រែកអីហ្នឹងថាជាខ្លួនយើងទេក្តៅទេជោធាតព្រោះយើងមិនដែលប្រកាន់ថាទេជោធាតហ្នឹងជាសត្វជាបុគ្គលអីដែរជាខ្លួនយើង ខ្លួនគេអីទេគឺជាធាតក្តៅអញ្ចឹងវាយោធាតក៏យើងមិនដែលប្រកាន់ថាជាអ្នកណាដែរគឺជាធាតនឹងឯងកាយនេះ ដែល តាំងនៅដោយមហាភូតរូប4ហ្នឹងគឺអញ្ចឹងអញ្ចឹង កណាដូចតែដីទឹកភ្លើងខ្យល់ខាង ក្រៅអញ្ចឹងត្រឹមតែមហាពុទ្ធរូប4ខាងក្នុង នេះអាស្រ័យកម្មជាបច្ច័យក៏មាន អាស្រ័យចិត្តជាសមុទ្ឋានជាបច្ច័យហ្នឹងមានឧតោមានអាហារដែលនាំឲ្យមហាពុទ្ធរូបហ្នឹងកើតឡើងនឹងឯងចឹងហើយមានវត្ថុរូបជាទីអាស្រ័យនៃវិញ្ញាណធាតុ ណាវិញ្ញាណជាបឋមប្រធានក្នុងការដឹងអារម្មណ៍ដឹងអារម្មណ៍ហ្នឹងស្អីអារម្មណ៍ហ្នឹងរឿងដែលត្រូវដឹងនឹងឯងចឹងអ្វីណាដែលឲ្យចិត្តដឹងអ្វីនឹងឯងចឹងហៅថាអារម្មណ៍ជាបរមត្តឬក៏ជារឿងរាវបញ្ញត្តិនឹងឯងចឹងបានន័យថាអ្វីណាដែលចិត្តដឹងអ្វីនោះហៅថាអារម្មណ៍ នឹងឯងអញ្ចឹងគឺថាចិត្តនឹងតែងតែដឹងអារម្មណ៍នឹងឯងអ្វីដែលចិត្តដឹងហ្នឹងណានឹងឯងហ្នឹងគឺអារម្មណ៍ចិត្តដឹងអារម្មណ៍ហ្នឹងហើយចិត្តតានុបស្សនាទេប្រឋានហ្នឹងក៏កើតឡើងទៀតបានដឹងទៅលើវិញ្ញាណធាតុទៀតណាបានដឹងធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ហើយដឹងវិញ្ញាណធាតុទៀត វិញ្ញាណធាតុហ្នឹងក៏គ្រាន់តែជាធម្មជាតិដែលដឹងអារម្មណ៍នឹងឯងកាលណាបើវាអត់មានចូលគ្នាច្បល់គ្នាទៅជាមួយនឹងមហាភូតរូបចឹងទៅវាដាច់ដោយឡែកអំពីមហាភូតរូបចឹងទៅណាព្រោះវាជានាមធម៌ចឹងសតិដែលរលឹកដឹងបាន នៅវិញ្ញាណហ្នឹងវាមិនអាចមានទិដ្ឋិទៅប្រកម្មវិញ្ញាណហ្នឹងធ្វើជាខ្លួនយើងទេព្រោះធម្មតាទិដ្ឋិហ្នឹងវាប្រកម្មដោយសមោហៈធនៈវារួមគ្នាណារួមគ្នាហើយក៏បានទៅជាភនៈសញ្ញាទៅជាអត្តសញ្ញាមិនគាត់ថាខ្លួនយើងទៅវាដូចជាយើងលឺនេះអញ្ចឹងហ៎ វាតែងតែសម្គាល់ថាយើងនឹងជាស្រី អ្នកលឺឬក៏ជាប្រុសណាជាក្រហមឬបព្វជិតអ្នកលឺជាមនុស្សឬទេវតាអ្នកលឺវារួមវារួមរូបជាខ្លួនយើងនឹងស្រីប្រុសសខ្មៅធាត់ស្គមហ្នឹងណាវារួមទៅធ្វើជាអ្នកលឺទៅនឹងឯងនឹងជាសក្កាយតិថេអាយប្តីប្រកម្មថាខ្លួនយើង អ្នកលឺប៉ុន្តែដល់ទៅសតិ កើតឡើងហ្នឹងវាវាលះបង់សកាយៈទិដ្ឋិនឹងបានសតិហ្នឹងគឺរលឹកទៅដល់ចិត្តលឺហ្នឹងត្រឹមតែចិត្តលឺហ្នឹងដែលកើតឡើងដែលកើតឡើងដោយអាស្រ័យសម្លេងប៉ះនឹងតិចហ្នឹង ចឹងទៅចិត្តលឺហ្នឹងកើតឡើងតែឯងចឹងទៅវាអត់រួមជាមួយនឹងរូបកាយហ្នឹងទេអាហ្នឹងដែលសតិរលឹកមួយលក្ខណៈនៃចិត្តលឺនឹងបានទៅវាមិនអាចជាខ្លួនយើងទេខ្លួនយើងជាស្រីឬជាប្រុសបើចិត្តលឺហ្នឹងវាអត់មានស្រីប្រុសផងហ្នឹងហ្នឹងឯងវាដាច់ដីឡែកពីរូបទៅណាវាអត់ស្រីប្រុសផងហើយតើយើងអ្នកលឺមិនព្រោះយើងស្រីហ่ะយើងប្រុសហ่ะយើងមនុស្សហ่ะ យើងទេវតាយើងសត្វដែរអានឹងឯងចុះដល់ទៅចិត្តលឺទេវតាក៏មិនមែនមនុស្សក៏មិនមែនសត្វក៏មិនមែនប្រុសក៏មិនមែនស្រីក៏មិនមែនវាត្រឹមតែចិត្តឮវាជាសោតៈវិញ្ញាណធាតុធាតុមួយដោយឡែកតែឯងទៅណាវាមិនមែនធាតុដី ធាតុទឹកធាតុភ្លើងធាតុខ្យល់ទេណាដីផ្សេងទឹកផ្សេងភ្លើងផ្សេងខ្យល់ផ្សេង អាការឃើញផ្សេងចក្ខុវិញ្ញាណធាតុអាការឮផ្សេងសោតវិញ្ញាណធាតុធាតុមួយមួយអញ្ចឹងដែលប្រកបឡើងដល់បញ្ញានឹងឯងចឹងអានេះគេហៅថាការដែលបានចូលទៅសិក្សាបានដឹងធាតុបានដឹងធัวហើយធัวក៏បានដែរសភាវៈធัวហ្នឹងធัวនីមួយនីមួយហ្នឹងវាប្រកបឡើងអត់មែនជាតួសัตว์អីទេគឺតួធัวហ្នឹងតែហ្មងដែលហៅថា ជាសង្ខារធัวជាផលនៃបច្ច័យដែលមានបច្ច័យឲ្យកើតឡើងដូចលឺនឹងអញ្ចឹងវាអាស្រ័យទៅជានឹងឯងដែលជាវត្ថុពរេជាតិបច្ច័យហើយពរេជាតិបច្ចយោឬហៅថានិស្សយបច្ចយោគឺវាអាស្រ័យនឹងទៅជានឹងឯង សោតប្រសាទហ្នឹងជានិស្សយបច្ច័យញ៉ាំងការលឺហ្នឹងឲ្យកើតឡើងអាស្រ័យសំឡេង ជាអារម្មណបបច្ច័យអារម្មណបបច្ចយោហ្នឹងដែលនាំឲ្យ អាការលឺហ្នឹងកើតឡើងហើយត្រូវអាស្រ័យចិត្តមួយមុន ដែលរលត់ទៅសោតទ្វេរាវចនៈចិត្តនោះដែលនឹករាវរអារម្មណ៍ហ្នឹងជាអនន្តរបច្ច័យសមនន្តរបច្ច័យជាណដ្ឋិបច្ច័យវិកតបច្ច័យ អនន្តរោបនិស្សយបច្ច័យគឺថាមានឈ្មោះបច្ច័យច្រើនណាស់ចិត្តមួយដែលរលត់ទៅមុនហ្នឹងកិរិយាមโนធាតហ្នឹងបានជាបច្ច័យនៃសោតវិញ្ញាណធាតឲ្យកើតឡើងបន្តបើអត់មានចិត្តមួយរលត់ទៅមុនទេវាអត់មានចិត្តក្រោយកើតឡើងបន្តទេហើយចិត្តលឺនេះសោតវិញ្ញាណធាតនេះបើថាលឺសំឡេងល្អ អានឹងគឺមកពីកុសលកម្មជាបច្ច័យឬសំឡេងមិនល្អអានឹងអកុសលកម្មជាបច្ច័យអញ្ចឹងអាចិត្តឮនោះវាមានប្រភេទ2មួយកុសលវិបាកឬសំឡេងល្អមួយទៀតអកុសលវិបាកឬសំឡេងមិនល្អអញ្ចឹងមើលមើលមានអ្នកណាអ្នកឮប៉ុន្តែចិត្តឮកើតឡើងចិត្តឮមានប៉ុន្តែ អ្នកឮអត់មានទេអ្នកឮយើងគ្រាន់តែនិយាយសន្មតគ្នាទេ អាត្មាភាពលឺចឹងទៅខ្ញុំប្រកាសណាលឺចឹងប៉ុន្តែវាអត់មានអាត្មាភាពអត់មានខ្ញុំកណាអីផ្សេងពីចិត្តលឺដែលកើតឡើងនឹងទៀតទេ ចិត្តលឺនឹងឯងគឺធ្វើសវនកិច្ចគឺសវនកិច្ចហ្នឹងគឺកិច្ចស្ដាប់នឹងឯងរួចទៅរលត់ខ្លួនឯងទៅនឹងគឺការដែលអប់រំចម្រើន បញ្ញានឹងបានដឹងរូបធម៌ដឹងនាមធម៌អញ្ចឹង ដូច្នេះគឺថា ដើម្បីលះសេចក្តីសង្ស័យទៅ ក្នុងអរិយសច្ចៈធัวបានគឺតលតែអប់រំបញ្ញាលះសកាយតិដ្ឋិបានលះវិចិកិឆាហ្នឹងនឹងឯងបើមិនអញ្ចឹងវានៅឆ្ងល់អំពីរឿងខ្លួនយើងនឹងឯងបានដល់នៅ ព្រះនិព្វានហ្នឹងតើវាមានសេចក្តីសុខជាម៉េច ថាសូនដូចមិនមិនចង់ទេហ្នឹងឯងទៅសូនអីនៅរស់ទៅកើតទៅសបាយអីអីអញ្ចឹងហ្នឹងជាធម្មតាទេដោយសារថា អត់ទាន់មាន បញ្ញា កំណត់ដឹងថា អាការសបាយហ្នឹងគ្រាន់តែជាវេទនាសោយអារម្មណ៍ទេវាអត់មានខ្លួនយើងអ្នកសបាយទេនឹងឯងវេទនាសោយអារម្មណ៍ជាសុខសោមនស្សនឹងចឹងទៅទេតា ហើយក៏វាមិនមែនមានតែសក់សៅមនាស់ទេវាមានទុកតោមនាស់ផងដែរព្រោះអាស្រ័យផាសៈជាបច្ច័យនឹងធម្មតានៃវេទនាខណ្ឌហើយវិញ្ញាណដែលដឹងអារម្មណ៍ហ្នឹង ដែលយើងរស់នៅរាល់ថ្ងៃហ្នឹងក្រណិសន្មត់ថាយើងនេះគឺថាបើអត់មានវិញ្ញាណទេបានអីរស់អបេតវិញ្ញាណណោនិរដ្ឋខាងវៈទៅលឹងរាំងតែវិញ្ញាណនឹងមិនអាច កើតតទៅទៀតក្នុងរូបកាយហ្នឹងអាហ្នឹងយើងសន្មត់ថាស្លាប់ហើយដោយអង្កត់អស់រោគប្រយោជន៍គ្មានហ្នឹងនឹងឯងតែដល់ទៅមានចិត្តតានុបស្សនាទេពថាវាអត់បានប្រកាន់ថា វិញ្ញាណដែលដឹងអារម្មណ៍ហ្នឹងគឺជាខ្លួនយើងទេ គឺវិញ្ញាណកើតហើយរលត់ទៅ កើតតតមកទៀតនឹងឯងអញ្ចឹងគឺវិញ្ញាណមានច្រើនណាស់តើវិញ្ញាណណាមួយជាខ្លួនយើងព្រោះវិញ្ញាណ ដឹងអារម្មណ៍ហើយរលត់ទៅកន្លងទៅជាអតីតាធម្មីហើយកើតតមកទៀតមើលមើលតើយើងប្រកម្មវិញ្ញាណណាមួយជាខ្លួនយើងអាហ្នឹងឯងអាហ្នឹងគឺតលតែមានសតិប្បដ្ឋានវិបស្សនាអប់រំទៅដោយសិលសមាធិបញ្ញានៅ ក្នុងអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងដល់ចឹងទៅបាន កំណត់ដឹងទុកក្នុងវដ្តសង្សារនឹងឯងដែលប្រព្រឹត្តទៅដោយជាតិ នាំមកនៅជារាមរណៈមានកិលេសដែលជាសេចក្តីប្រកម្មអីជាដើមហ្នឹងឬក៏លោភៈទោសៈមោហៈហ្នឹងដែលវានាំឲ្យមានប្រកិនកៈទុកផ្សេងផ្សេងទៅទៀតដោយក្តីសោកក្តីខ្សឹកខ្សួលហ្នឹងតោមនោសហ្នឹងក្តីចង្អៀតចង្អល់មានទៅជាវិបយោគទុកដោយសារការព្រាត់ប្រាសចាកសត្វទាំងសង្ខារដែលជាទីស្រឡាញ់ពេញចិត្ត ដែលមានសម្បយោគទុកព្រោះណាជួបប្រសពនៅសត្វនិងសង្ខារដែលមិនជាទីស្រឡាញ់ពេញចិត្តហើយយ៉ាំបិឆាំងនៅលៈបតិតាមបិទុក ប្រាថ្នារបស់ណាមិនបានរបស់នោះជាទុកទុកទាំងអស់ហ្នឹងគឺថា ជាសេចក្តីទុកតាមផ្លូវចិត្តហ្នឹងវាមានអញ្ចឹងហើយដល់ទៅអប់រំបញ្ញាទៅណាបាន កាត់បន្ថយសេចក្តីទុកតាមផ្លូវចិត្តហ្នឹងទៅ រហូតដល់ទៅលះបង់ហេតុដែលនាំឲ្យកើតទុកហ្នឹងដល់អញ្ចឹងទៅវាអស់ទុកហ្នឹងទៅនឹងឯងទាំងការដែលអស់ទុកនឹងឯងគឺជាព្រះនិព្វានប៉ុណ្ណានឹងឯងអស់ទុកទៅ គឺជាព្រះនិព្វានហើយអញ្ចឹងគឺព្រះនិព្វានហ្នឹងជាទីរលត់ទុកក្រំតែថា យើងយើងមិនយល់មកអំពីយើងមិនទាន់បានដឹងវត្តដាក់ទុកនេះឬក៏ទុក្ខអរិយសច្ចៈនេះយើងអត់ទាន់បានដឹងគឺជាសង្ខារធัวសត្វណាជាឧបាទានខណ្ឌដែលប្រព្រឹត្តទៅក្នុងសភាពដែលមិនទៀងជាទុក្ខណាជារោគជាបោកជាសរជាអាពេតអីអីសពគ្រប់ហ្នឹង វាមានអានិសង្ឃរបស់បញ្ញខណ្ឌនឹងដែលជាសពសោមនស្សនឹងអញ្ចឹងធ្វើឲ្យសត្វលោកនឹងជាប់ជំពាក់នៅក្នុងកំណើតនៅក្នុងជីវិតនឹងថាសពសបាយអីអីអញ្ចឹងទៅ វាកើតទៅ ជាឆន្ទរាគៈដីត្រេកអរពេញចិត្តក្នុង ជីវិតរស់នៅអញ្ចឹងទៅវាបិទបាំងរារាំងផ្លូវទៅកាន់ព្រះនិព្វាននឹងអញ្ចឹងទៅ ដូច្នេះវាមិនអាចនឹងដឹងព្រះនិព្វាននឹងបានទេតើតែអប់រំបញ្ញាឲ្យបានដឹងសេចក្តីទុកពិតប្រកបចឹងទៅបានលឿយណាយនឹងរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងប្រសិជ្ជាតម្រេកដល់ចឹងទៅក៏រំលត់ នៅសេចក្តីប្រកាន់ហ្នឹងបានឃើញការរលត់សេចក្តីប្រកាន់ការរលត់ឆន្ទរាគៈនឹងឯងគឺជាព្រះនិព្វាន ការអស់ទៅនៃកម្ម គឺអភិសង្ខារនឹងឯងចឹងចឹងទៅឧបបត្តិភពនឹងឯងក៏មិនមានបច្ច័យមិនមាន កម្មនឹងឯងជាបច្ច័យអញ្ចឹងការមិនកើតឡើងនៅកម្មដែលជាអភិសង្ខារហ្នឹងហើយនឹងផលរបស់កម្មហ្នឹងដែលជាឧបបត្តិភពហ្នឹងការមិនកើតឡើងនៅភព ទាំងកម្មភពទាំងឧបបត្តិភពនឹងឯងនឹងគឺជាព្រះនិព្វានកណាមគឺជាការដែលមិនមានសេចក្តីទុកកើតឡើងនឹងឯងទីព្រោះអស់បច្ច័យរលត់ទុកហើយនឹងរលត់សមុទយៈនឹងឯងដែលជានិរោធអរិយសច្ចៈកណាមនឹងឯងអត់ទុកកណាខ្យល់ចូលក្នុងនេះកណានឹងឯងហើយណែមានសំណួរ មួយទៀតអបាសកណែរស់កណាអានអានេះដូចមិនមែនឈ្មោះទេបាសក់រស់នៅ ក្នុងភូមិព្រែកក្រូចឃុំភូមិធំស្រុកលវែអែមទាំងឯកដាលអានេះខ្ញុំបាទឈ្មោះស៊ូប៊ុននរាហ្នឹងឯងហៅប៊ុនណេតអញ្ចឹងសូមសួរលោកគ្រូពី ផ្លូវពីបដិបទានឹងគឺថាបានសរសេររៀបរាប់សពគ្រប់មកច្រើនក្នុងដំណើរទៅកាន់ព្រះនិព្វានហ្នឹងគឺថាជាការត្រឹមត្រូវហើយខ្ញុំប្រកាសណាបានអានរួចហើយហ្នឹងហើយត្រឹមតែថាមកដល់ចំនួនដែលសាកសួរហ្នឹងគឺថា បញ្ញាដែលបានយល់ដឹងនៅផ្លូវបដិបទាក្នុងការដែលរលឹកដឹងរូបធម៌នាមធម៌តាមទ្វាទាំង6ហ្នឹងចឹងគឺថាជាផ្លូវដែលឆ្ពោះទៅកាន់ព្រះនិព្វានហ្នឹងប៉ុន្តែពេលគេស្ដីឲ្យពេលគេព្យាបាទ ឬក៏ពេលមានជំងឺរោគាឈឺណារូបរាងកាយពេលនោះចិត្តហ្នឹងក៏បន្ទុះសរាយតោះនឹងសភាវៈទាំងនោះចិត្តខឹងក៏កើតឡើង មានចិត្តប្រទុះតោះធុញទ្រាន់នឹងការឈឺចាប់ជាមួយនឹងទុក្ខវេទនាណាកន្លងមក 5នាទី1ម៉ោងឬក៏2 3ថ្ងៃអីនោះទៅសតិកើតឡើងក៏ឃើញថាវាជាសភាវៈធัวពិតព្រមទទួលយកគ្រប់រឿងនៅហេតុទាំងអស់នោះដែលបានកើតឡើងចិត្តក៏ស្ងប់អំពីការខឹងក្រោតនោះបានអញ្ចឹងខ្ញុំសួរថាតើបញ្ញាយល់ដឹងយ៉ាងនេះត្រឹមត្រូវ តាមបដិបទាដែលព្រះពុទ្ធអង្គទ្រង់សម្ដែង ជាផ្លូវទៅកាន់ព្រះនិព្វានប៉ុណ្ណា សាធុសាធុទាំងនឹងឯងទាំងដែលពុទ្ធបរិស័ទអប់រំចម្រើនសតិប្បដ្ឋានទាំងហើយយើងបានរក្សាសិលឲ្យជាកម្លាំងចិត្តឲ្យមានសេចក្តីត្រេកអរនិងសេចក្តីល្អអំពើល្អដែលបានសន្សំអប់រំក្នុងចិត្តសន្តាននឹងមានសេចក្តីស្ងប់ចិត្តអប់រំរឿយរឿយចឹងទៅជាកម្លាំងទាំង ជំនួយដល់ការអប់រំសតិប្បដ្ឋានហ្នឹងហើយបុគ្គលដែលមាន ប្រកដីអប់រំចម្រើននៅសតិប្បដ្ឋានហ្នឹងមិនមែនថាអត់មានខឹងទេមិនមិនមែនថាអត់មាន ចិត្តប្រកបដោយរាគាអត់មាន ចិត្តប្រកបដោយទោសៈអត់មាន ចិត្តប្រកបដោយមោហៈអត់មានចិត្តរួញរាអីគឺមិនមែនចឹងឯណា យើងមើលនៅក្នុងសតិប្បដ្ឋានសោតដែលព្រះអង្គទ្រង់ប្រកាសសម្ដែងប៉ុណ្ណាគឺមានមានអកុសលទាំងអស់នឹងឯងទាំងដែល ជាទីតាំងនៃសតិរលឹកចឹងបានន័យថាអ្នកដែលអប់រំចំណានតែប្រឋានហ្នឹងក៏មានអកុសលកើតឡើងដែរមិនមែនតន់ជាបុគ្គលអស់កិលេសទៅឯណាគឺសម្រាប់កល្យាណបថុជនសម្រាប់ព្រះ សេកខបុគ្គលរហូតដល់ទៅថាព្រះអរហន្តដែលអស់កិលេសហើយក៏ព្រះអង្គនៅតែមានសតិសម្បជញ្ញៈព្រឹត្តទៅដើម្បីសតិសម្បជញ្ញៈនឹងឯងនឹងដើម្បីសេចក្តីសុខក្នុងបច្ចុប្បន្ននឹងសតិសម្បជញ្ញៈនៃប្រខៃណាស្របនឹងគឺថាមាន ជាប្រដីធម្មតានឹងឯងអញ្ចឹងគឺនៅពេលដែល វាមានការមួម៉ៅអីកើតឡើងហ្នឹងហ្នឹងគឺជាសភាវៈធัวហើយហ្នឹងឯងនៅពេលដែលមានសតិរលឹកដឹងបានហ្នឹងវាជាសេចក្តីពិតនៃជីវិតសេចក្តីពិតនៃជីវិតវាមានសុខមានទុក្ខអីជាធម្មតាអញ្ចឹងតាមផ្លូវកាយសុខទុក្ខតាមផ្លូវចិត្តដូចជាសេចក្តីពិត ឲ្យតែបានយល់ដឹងពីការពិតនៃជីវិតនៅធัวធម្មតាទាំងអស់ហ្នឹងនឹងជាការអប់រំរឿយរឿយនៅសតិសម្បជញ្ញៈនឹងឯងត្រង់ដែលសភាវៈដែលកើតមាននឹងកុសលអកុសលអព្យាក្រិត គឺវាជាធម្មតាទេតែការអប់រំចម្រើនសតិបញ្ញា គឺយល់យល់ធัวទាំងអស់ហ្នឹងជាធម្មតាជាមេរៀនណាជាមេរៀននៃជីវិតដែលយើង ចូលមកក្នុងសាសនា ដែលចាស់សំនួរសាកសួរហ្នឹងគឺបានដីថាប្រព្រឹត្តទៅដើម្បីសិក្សា នៅធัวដែលព្រះអង្គទ្រង់ប្រកាសសម្ដែងឲ្យសិក្សានឹងឯងឲ្យឃើញជាការពិតក្នុងជីវិតជីវិតគ្រប់ព្រះអង្គគ្រប់គ្នាហ្នឹង អត់មានសភាវៈធัวអីគ្រប់អង្គគ្រប់គ្នាដែលព្រះពុទ្ធអង្គមិនបានប្រកាសសម្ដែងក្នុងសតិប្បដ្ឋានសូត្រអត់មានទេព្រះអង្គសម្ដែងទាំងអស់កាយវេទនាចិត្តធัวគ្រប់សភាវៈទាំងអស់ហើយរៀងរៀងព្រះអង្គរៀងរៀងខ្លួនសត្វតែព្រះអង្គប្រកាសសម្ដែង នៅក្នុងសតិប្បដ្ឋានសូត្របច្ចានិតិគឺព្រះអង្គសម្ដែងឲ្យ ដឹងនៅធัวទាំងអស់នឹងនឹងឯងដែលជាការសិក្សាបប្រតិបត្តិ មិនក្រំតែសិក្សាតាមគម្ពីរទេគឺសិក្សាបប្រតិបត្តិហ្នឹងគឺបានន័យថាសតិរលឹកដឹងច្បាស់ច្បាស់នៅទូសភាវៈដែលកើតឡើងហ្នឹងដែលព្រះអង្គទ្រង់បានបញ្ញត្តិឈ្មោះសភាវៈនឹងឯងទៅតាមលក្ខណៈហ្នឹងឈ្មោះអីឈ្មោះអីហ្នឹងព្រះអង្គបង្រៀនប្រាប់មកយើងមកសង្កេត មើលលក្ខណៈ នៃសភាវៈនឹងឯងចឹងចឹងទៅបាន ដឹងលក្ខណៈនឹងបើយើងរៀនយើងស្គាល់ឈ្មោះដល់ទៅសិក្សាបរិបត្តិគឺដឹងលក្ខណៈនៃធัวដែលមានឈ្មោះហ្នឹងនឹងឯងធัวហ្នឹងវាមានឈ្មោះមិនមែនអត់ឈ្មោះទេព្រោះឈ្មោះគឺថាបញ្ញត្តិជាបរមត្តបញ្ញត្តិព្រោះណាក្រន់តែធัวហ្នឹងមិនមែនឈ្មោះនឹងឯងធัวមានឈ្មោះ មានឈ្មោះហើយបានយើងរៀនឈ្មោះធัวនឹងរៀនបរិយ័តនឹងដើម្បីទៅដឹងធัวនឹងនឹងឯងដូចជារូបអញ្ចឹងវេទនាអញ្ចឹងសញ្ញាសង្ខារវិញ្ញាណអញ្ចឹងជាឈ្មោះ ជាឈ្មោះរបស់ធัวទាំងអស់ហ្នឹងហៅថាបរមត្តបញ្ញត្តិនឹងឯងចឹងក្រំតែថាបរមត្តហ្នឹងមិនមែនជាឈ្មោះមិនមែនពីព្រោះឈ្មោះជាបញ្ញត្តិណាបរមត្តគឺ មិនមែនជាបញ្ញត្តិអញ្ចឹងជាលក្ខណៈនិងលក្ខណៈទោះជាមានឈ្មោះយ៉ាងម៉េចយ៉ាងម៉េចក៏ដោយប៉ុន្តែសតិរលឹកដល់លក្ខណៈនៃសភាវៈធម៌ហ្នឹងអញ្ចឹងក្នុងជីវិតរបស់យើងហ្នឹងគឺយើងសរុបមកនៅត្រង់ដែលថាកាន់តែបានយល់ឡើងយល់ឡើង នៅ ការពិតនៃជីវិតនឹងឯងវាមានធัวអីខ្លះ សិក្សាការពិតនឹងហើយគឺអ្វីដែលកើតរមែងកើតអ្វីដែលមានរមែងមាននឹងឯងដែលអប់រំចិត្តនឹងឯងឲ្យព្រមជាមួយគ្នានឹងការពិតនឹងហើយគ្រប់ពេលវេលាគ្រប់ទីកន្លែងគណាឲ្យតែពុទ្ធបរិស័ទនឹងឯងយល់ឡើងយល់ឡើងគឺថា ដោយសារការស្ដាប់រួមគ្នាជាមួយនឹងការសង្កេតពិនិត្យរលឹកសិក្សាឃើញមានសុខមានទុក្ខសោមនស្សទោមនស្សមានសភាពនៃចិត្តនឹងឯងដែលជាឧបាយាសៈចង្អៀតចង្អល់ទៅ ក្នុងរឿងផ្សេងផ្សេងអីអីទាំងអស់ហ្នឹងកាន់តែបានយល់ឡើងយល់ឡើង បានដឹងថា នឹងគឺជា សភាវៈធัวហ្នឹងបើថាជាចិត្តក៏ចិត្តប្រកបដោយតោសៈទៅហើយបើថាតួតោសៈនឹងឯងនៅក្នុងនីវរណៈបព្វៈធម្មានុបស្សនាតែប្រឋាននឹងមាននីវរណៈបព្វៈអញ្ចឹងសតិរលឹកដឹងបាន កណានៅកាមឆន្ទៈនិវរណៈជាបាតៈនិវរណៈនឹងនឹងឯងអញ្ចឹងគឺថា ការដែលពុទ្ធបរិស័ទយើងយល់អំពីធัวទាំងអស់នឹងឯងដែលជាសភាវៈធัวហ្នឹងជាដំបងដំបងហ្នឹងគឺលះសកាយៈទិដ្ឋិដែលមិនបានប្រកាន់ថាធัวឯណានេះមួយហ្នឹងជាសัพท์ជាបុគ្គលអីទៅទេគឺជាតួធัวដោយឧទាហរណ៍ពីខាងដើម សោតវិញ្ញាណធាតអញ្ចឹងចិត្តលឺមានប៉ុន្តែវាអត់មានអ្នកណាអ្នកលឺអីទៀតទេឃើញណាគឺមានតែសោតវិញ្ញាណធាតធ្វើសវនកិច្ចតែប៉ុណ្្នឹងឯងនឹងឯងអញ្ចឹងចក្ខុវិញ្ញាណក៏ដូចគ្នាធ្វើទស្សនកិច្ចនឹងឯងមានអ្នកណាអ្នកឃើញទៀតតែចិត្តឃើញមានហើយគិតណាស្ដាប់អញ្ចឹងទៅគិតតែចិត្តគិតមានប៉ុន្តែមានអ្នកណាអ្នកគិតទៀតមានតែចិត្តគិតហ្នឹងណា នឹងឯងចឹងហើយវាអត់មានអ្នកណាមកធ្វើចិត្តនឹងទេ ចិត្តប្រកបដោយរាគៈប្រកបដោយទោសៈដោយមោហៈអីចឹងមានអ្នកណាទៅធ្វើឲ្យខ្លួនឯងប៉ុន្តែបរមត្តធម៌កើតឡើងសិតតែមានបច្ច័យត្រឹមត្រូវចឹងឲ្យកើតឡើងនឹងអត់មានអ្នកណាធ្វើសេចក្តី ទុកឲ្យខ្លួនឯងទេអញ្ចឹងសុខក៏អត់មានអ្នកណាធ្វើដែរ វាមានបច្ច័យត្រូវឲ្យទុកទុកមានបច្ច័យត្រូវឲ្យសុខសុខអញ្ចឹងបើអ្វីដែលយើងអត់បានធ្វើអញ្ចឹងមិនមែនរបស់យើងអញ្ចឹងយើងចង់បានធ្វើអីយើងចាប់យកមកធ្វើខ្លួនយើងនឹងធ្វើអីអញ្ចឹងទៅវាត្រូវលះអាសេចក្តីប្រកម្មនឹងឯងចឹង ដោយប្រគល់គ្រប់សភាវៈទាំងអស់ដែលកើតឡើងហើយឲ្យការប្រែប្រួលនឹងឯងជាធម្មតាឲ្យសេចក្តីរលត់ក្តីវិន័យនឹងជាធម្មតារហូតដល់ទៅមានបញ្ញាឃើញថាយ៉ាងកេញសមុទ្ទយធម្មំសព្វន្តੰនិរោធធម្មន្តិធម្មជាតិណាមួយ ដែលមានការកើតជាធម្មតាធម្មជាតិនោះឯងរមែងមានការរលត់ទៅជាធម្មតា ដោយអំណាចនៃធម្មចក្ខុភ្នែកឃើញធัวនឹង ប៉ុណ្ណាអញ្ចឹងជីវិតហ្នឹងគឺជាសុខចឹងជាសុខគឺបើយើងមិនចង់ឲ្យអវ័យអវ័យហ្នឹងទៅជាយ៉ាងដតីអ្វីអ្វីដែលកើតមានក្នុងជីវិតយើងហ្នឹងណានឹងឯងអានឹងគឺជាការអប់រំចិត្តគ្រប់គ្រាគ្រប់ពេលវេលាគ្រប់ទីកន្លែងទាំងព្រោះធัวទាំងអស់ហ្នឹងវាមានគ្រប់ពេលវេលាកណាវាមានឧទាហរណ៍ថាដូចជា ឈើមួយកំណាត់អញ្ចឹងហ្នឹងឯងឈើហ្នឹងវាត្រូវចិត្តយើងត្រង់ដែលថាវែងឬខ្លីអីចឹងទៅហ្នឹងឯងដុំនឹងតូចឬធំអីអីចឹងធ្ងន់ឬស្រាលអីចឹងឈើប្រភេទ ប៉និតឬក៏មិនសូវប៉និតអីចឹងណាយើងពេញចិត្តឬក៏តោះចិត្តហ្នឹងវានៅលើចិត្តរបស់យើងព្រោះណាយើងចង់ឲ្យបានវែងជាងនឹងទៅក៏ថាអូអានឹងខ្លីធ្វើអីអត់កើតចឹងទៅមកពីយើងចង់វែងទៅហើយយើងទៅតោះនឹងអាប៉ុណ្ណឹងថាខ្លីហ្នឹងប៉ុន្តែដល់ទៅយើងចង់បានខ្លីជាងនឹងទៅអានឹងវែងណា បាក់កាត់អីចឹងទៅប៉ុន្តែឈើប្រវែងហ្នឹងវាប្រវែងហ្នឹងរបស់គេណាហ្នឹងឯងអារឿងពេញចិត្តឬតោះចិត្តវានៅលើចិត្តរបស់យើងទេតើអាហ្នឹងគ្រាន់តែលើកឧទាហរណ៍ជាមួយនឹងសភាវៈធัวក្នុងជីវិតរបស់យើងបើយើងប្រព្រឹត្តទៅជាផ្លូវកណ្ដាលដោយបញ្ញាធัวនឹងយ៉ាងណាគឺយ៉ាងហ្នឹងព្រោះគេត្រឹមត្រូវតាមបច្ច័យរបស់គេគេអត់ខុសបច្ច័យទេ គេកើតឡើងនឹង100%ហ្មងទាំងត្រឹមត្រូវតាមបច្ច័យអត់បច្ច័យគេអត់មាន ស្ដាប់បង្កប់ណាណាទេអត់មានខ្លាចអំណាចណាណាទេ អត់មានស៊ីសំណោកសោកប៉ាន់អីកើតមកទេ អត់មានណាណាអង្វកបានទេអត់មានណាណាទៀមទាទេ បង្កប់បញ្ជាក៏អត់បានឃើញទេលក្ខណៈនៃសัพពេធម្មេអនត្តា គឺធัวដែលកើតពីបច្ច័យបង្កប់បញ្ជាមិនបានเตรียมទាមិនបាន គឺបញ្ញាឃើញកន្លែងហ្នឹងឃើញត្រង់ដែលថាមានបច្ច័យបានកើតឡើងអត់បច្ច័យគឺអត់កើតកុំមកเตรียมទាកុំមកបង្កប់បញ្ជាអីគឺអត់បានអត់បានជាដាច់ខាតចឹងតែដល់តែមានបច្ច័យកុំមកហាមឃាត់បច្ច័យយ៉ាងណាគឺយ៉ាងហ្នឹងគឺធัวពិតក្នុងជីវិតយើងត្រឹមត្រូវណាស់ យើងអត់បានសិក្សាកំណត់ដឹងការពិតជួនកាលថាខ្ញុំក្រណាស់មិនក៏មិនមាន ដូចគេអានោះវាចេះតែចង់បានដូចគេចឹងទៅនឹងឯងប៉ុន្តែយើងរំលងការពិតនៃជីវិតរបស់យើងជីវិតយើងវាមិនបានដូចគេមែនប៉ុន្តែវាត្រឹមត្រូវរបស់យើងណាកាលណាបើយើងចូលទៅដឹងដល់ការពិតយើងសិក្សាការពិតនឹងបាននឹងឯងចឹង យើងអត់មានចាំបាច់ដូចអ្នកដតីអីទេគ្រាន់តែដឹងជាការពិតនឹងឯងជាធัวដែលជាផលរបស់បច្ច័យយើងសក់ចិត្តបាត់ហើយអត់មានចាំបាច់ឲ្យធัวពិតក្នុងជីវិតរបស់យើងនឹងទៅជាយ៉ាងនេះវិញ ទៅជាយ៉ាងនោះវិញទេតែយើងចង់ទៅជាយ៉ាងនេះវិញទៅជាយ៉ាងនោះវិញមកពីយើងសម្គាល់ថានឹងជាខ្លួនយើងទេ នៅពេលដែលយើងដឹងថានឹងជាផលរបស់បច្ច័យมันបានចាប់ប្រកម្មថាជាខ្លួនយើងហើយជាសច្ចធម៌ដែលធ្វើឲ្យពពុទ្ធក៏បានត្រាស់ដឹងដោយសារសច្ចធម៌នឹងព្រះបច្ច័យកពុទ្ធក៏បានត្រាស់ដឹងធัวនឹងឯងទោះជាស្ថិតនៅក្នុងលក្ខណៈមិនទៀងគឺអាការមិនទៀងនឹងឯងជាអារម្មណ៍នៃប្រកម្មដ្ឋានដែលអិច្ចសញ្ញាសម្គាល់ថាមិនទៀងនឹងជាកម្លាំងរបស់ប្រខេណាស្របទាំង ដែលធ្វើឲ្យប្រខៃណាស្របអស់អាសវៈកិលេសបានណាដោយសារអនិច្ចសញ្ញានឹងក្នុងបៃដកលេខ48ទុតិយពលៈសោតកណាដែលកម្លាំងរបស់ប្រខៃណាស្របទី1គឺថាឃើញទោសរបស់កាមទី2គឺអនិច្ចសញ្ញានឹងឯងហើយបានតទៅ ក្នុង ពួកធัวដែលជាពោធិបត្តយធัวមានសតិប្បដ្ឋាន4ជាដើមរហូតអរិយមេអង្គ8ជាកម្លាំងរបស់ប្រខៃណាស្របដែលធ្វើឲ្យអស់អាសវៈកិលេសនឹងដូច្នេះអនិច្ចសញ្ញានេះដែលសម្គាល់ថាមិនទៀងនេះធម្មតារបស់ណាដែលជាទីស្រឡាញ់ជាទីពេញចិត្តប្រែប្រួលទៅយើងຕົកសោកយើងតោមនោះយើងអាឡោះអាឡៃអានឹងមកពីអត់មានបញ្ញា ដើម្បីកំណត់ដឹងសង្ខារធัวដែលមិនទៀងនឹងនឹងឯងអញ្ចឹងគឺថាក្នុងការដែលពុទ្ធបរិស័ទយើង សិក្សាក្នុងពុទ្ធសាសនានឹងយើងបានយល់ដឹង ត្រង់អភិញ្ញាយ៉ាងធัวដែលព្រះអង្គទ្រង់សម្ដែងឲ្យដឹងមិនមែនដើម្បីមិនឲ្យដឹងឯណាព្រះអង្គសម្ដែងពីជីវិតរៀងរៀងព្រះអង្គរៀងរៀងខ្លួននឹងឲ្យដឹង នៅការពិតនឹងឯងចឹងដោយមិនចាំបាច់ចាប់យកមកធ្វើជា ខ្លួនយើងឲ្យលំបាកគំនុបំរុងចិមបីបាច់មើលថែប្រកែប្រកម្មហួងហែងអីទៅຕົកសោកច្រើនទេនឹងឯងដែលយើងវានៅមានការអន់ចិត្តមាន ការខឹងអីត្រង់ដែលអ្នករតីស្ដីឲ្យឬក៏អំពើអកុសលរបស់អ្នករតីអីអីហ្នឹងដែលយើងគិតថាអ្នករតីជាបាបយើងហ្នឹងណា គឺវាមិនមែនមាន តែ អកុសលក្នុងអ្នកដតីទេ វាតេតួងនឹងអកុសលវិបាករបស់យើង បានគេគួបគ្នាទៅយើងនិយាយទៅអ្នកដតីព្យាបាទយើងបើវាអត់មាន អកុសលវិបាករបស់យើងទេ វាអត់មានអ្នកដតីព្យាបាទអីយើងកើតទេអកុសលវាមានក្នុងអ្នកដតីមែននឹងឯងនឹងឯង វាមានតែក្នុងអ្នកដតីទៅប៉ុន្តែបើយើងអត់មានអកុសលវិបាកវាអត់មានអ្នកដតីហ្នឹងមកធ្វើអីយើងទេមកដោយថាប្រព្រឹត្តចោរកម្មឬក៏បោកប្រាស់ឬក៏រំខានកិច្ចការងារឬក៏រារាំងឬកម្មភាពអីទៅយ៉ាងណាអីយ៉ាងហ្នឹងគឺវាតេតួងនឹងអកុសលវិបាកក្នុងជីវិតរបស់យើង ឧទាហរណ៍ដូចប្របាទពិមពិសាហើយនឹងប្របាទអាជាតិសតោអញ្ចឹងគឺថាកិលេសក្នុងប្របាទអាជាតិសតោមានពិតប្រកបទាំងអានឹងឯងជាបាប ជាទោសជាកិលេសប៉ុន្តែបាទពិមពិសាព្រះអង្គមានអកុសលវិបាកចឹងទៅបានវាទៅជាមានការប្រហារនឹងឯងដែលប្របាទអាជាតិសតោក៏ត្រូវអនន្តរយកម្មទៅ មានបាបកម្មដែលធ្ងន់ទៅ បាបពិម្សាក៏ត្រូវជាប់ពន្ធនាគារត្រូវគេអាប្របាទហើយសោយប្រតិបង្គត់ទៅរួចទៅក៏ដេកសន្ធិនៅ ក្នុង ទេវលោកទៅ បាបពិម្សានឹងបាបជាតិសតុក៏ទៅ លោកហកំភីនរកទៅអានឹងវាវាអញ្ចឹងដូច្នេះយើងត្រូវតែយល់នៅក្នុងការពិតដែលយើងគិតថា អ្នកដតីព្យាបាទបៀតបៀនអីអីយើងហ្នឹងយើងក៏ត្រូវតែយល់ថាច្បាប់របស់វត្តដាក់ហ្នឹងវាមានអញ្ចឹង របស់ខណ្ឌហ្នឹងណាវាមានកិលេសនាំឲ្យកើតកម្មកម្មនាំឲ្យមានវិបាកហើយអកុសលវិបាកនេះផលនៃអកុសលកម្មនេះអានឹងឯងវាជាច្បាប់នៃវត្តដាក់ហ្នឹងវាមានអញ្ចឹង នឹងឯងវាប្រព្រឹត្តទៅជារឿងទុក ជារឿងលំបាកអញ្ចឹងបើនៅក្នុងវត្តដាក់នឹងវាសនុកវាសុខវាស្រួលមិនចាំបាច់ប្រពុតត្រាស់ដឹងហើយប្រកាសព្រះនិព្វានធ្វើអីទុកឲ្យសត្វលោកយើង នៅសុខសប្បាយទៅប៉ុន្តែព្រះអង្គទ្រង់ជ្រាបដឹងថាដំណើរជីវិតដែលប្រព្រឹត្តទៅនឹងមិនទៀងជាទុកហើយប្រព្រឹត្តទៅដោយទុក្ខសច្ចៈហ្នឹងដែលជាតិនាំមកហ្នឹងហើយយើងវាចេះតែបែងចែក ជាតិហើយនឹងអ្វីដែលជាតិនាំមកនោះឲ្យផ្សេងគ្នា យើងពេញចិត្តនឹងការកើត ប៉ុន្តែត្រង់ជាតិកំណើត ដែលនាំមកនោះយើងអត់ពេញចិត្តទេមិនអញ្ចឹងអ្ហ៎មិនបានជាយើងទៅបែងចែកគ្នាអីធ្វើឲ្យត្រេកអរជាមួយនឹងជាតិកំណើត ដែលកើតមកហើយដល់ទៅជាតិកំណើត នឹងនាំជារាជាតិមរណៈនាំកិលេស មករាគៈទុសៈមោហៈនាំអកុសលវិបាកមកយើងបែរទៅជាតោះចិត្តនឹងឯងមើលមើលដូច្នេះគឺត្រូវប្រព្រឹត្តទៅជាមជ្ឈមបដិបទាផ្លូវកណ្ដាលកណ្ដាលការពេញចិត្តហើយនឹងការតោះចិត្តនឹងដោយការកំណត់ដឹងចំពោះជាតិដែលកើតនឹងឯងដោយអំណាចនៃកិលេសនាំឲ្យមានកម្មបានកម្មនឹងជាបច្ច័យឲ្យមានជាតិនឹង ចឹងហើយជាតិកំណើតនឹងមិនមែនមានតែមនុស្សទេណាកុំឲ្យបងប្អូនកូនចៅបដិសេធកំណើតដតីដតីពីព្រោះបើកម្មអាចឲ្យកើតជាមនុស្សបាន កម្មក៏អាចឲ្យកើតជាទេវតាបានកម្មក៏អាចឲ្យកើតជានរកបានប្រែតបាន ទេឆានបានអសូរកាយបានដែរបើបងប្អូនកូនចៅខ្លះគឺនៅ មានការសង្ស័យខ្លះក៏បដិសេធ នរកប្រែតអីទាំងអស់ហ្នឹងចឹងទៅ ថាក្រាន់តែជាមโนគមវិជាអីដែលគេរៀបចំមកដើម្បីឲ្យមនុស្សកុំឲ្យធ្វើអំពើអាក្រក់អីអីចឹងទៅឲ្យខ្លាចទុកខ្លាចលំបាកអីអីចឹងហើយឲ្យខំធ្វើល្អអីអីចឹងទៅ បានមានឋានសួគ៌មានអីចឹងអាហ្នឹងគឺមកពីបងប្អូនកូនចៅ មិនតាន់បានជ្រួតជ្រាបច្បាស់លាស់ទៅ នៅក្នុងច្បាប់កម្មផលនេះឯងហើយបើបានសិក្សាបត្រៃបីដកអីចឹងទៅជ្រាបគុណព្រះសម្មាសម្ពុទ្ធទៅក៏គង់បានជ្រាបពុទ្ធដីកាដែលព្រះអង្គទ្រង់ត្រាស់សម្ដែង អំពីភពជាតិកំណើតទាំងអស់នឹងឯងដែលជា វត្តសង្សារឬក៏ជាទុក្ខអរិយសច្ចៈដែលអញ្ចឹងទៅមិនជាបដិសេធមិនជា មានការ បន្ទុះតោះអីទៅណាបន្ទុះតោះអីទៅ ក្នុងការប្រកាសសម្ដែង ពីរឿងអបាយភូមិពីរឿងសុគតិភពនឹងទេ ពីព្រោះជាតិកំណើតដែលយើងកើត នេះគឺវាមិនមែននៅលើយើងធ្វើខ្លួនយើងបានទេណាមិនមែនយើងធ្វើជាមនុស្សគឺថាយើងចេះតែកើតជាមនុស្សចឹងទៅបានទេបើយើងធ្វើជាមនុស្សបាន យើងចាំបាច់ធ្វើចាស់ ធ្វើឈឺធ្វើស្លាប់មកធ្វើអីធ្វើទៅជីវិតរស់នៅរហូតទៅហើយចាំបាច់មានអកុសលវិបាកក្នុងជីវិតធ្វើអីហ្នឹងឯងចាំបាច់មានទុកធ្វើអីសេចក្តីទុកហ្នឹងណាទុកផ្លូវកាយទុកផ្លូវចិត្តហ្នឹងណាហើយចាំបាច់ធ្វើរាគៈទោសៈមោហៈដែលនាំឲ្យប្រព្រឹត្តខុសហ្នឹងមកធ្វើអីដែលនាំឲ្យមានសេចក្តីទុកហ្នឹងមកធ្វើអីមើលមើលអាហ្នឹងបើយើងអ្នកធ្វើអត្តភាពហ្នឹង គឺជាអាកំបាំងចឹងតកតួងនឹងសំណួរទាំងពីររួចមកហើយហ្នឹងដែលសិក្សាទៅតាមការដែលយើងបាន ទទួលអវាទធัวហ្នឹងហ្នឹងឯងសិក្សាហើយបានល្អពុទ្ធបរិស័ទយើងហ្នឹងចឹងទៅបានយើងយល់ដឹងអំពីកម្មមុណាវត្តតិលោកោកម្មមុណាវត្តតិបច្ជាហ្នឹងឯង ដោយសត្វលោកនឹងប្រព្រឹត្តទៅតាមកម្មនឹងឯងជាប់ទៅដោយចំណងកម្មដូចជារតេះដែលវិលទៅដោយភ្លៅណាគណៈកម្មនិពន្ធនាសត្តារក្សាសានៃវៈយយតោគណៈនឹងហើយបើកម្មនឹងជាបច្ច័យឲ្យបដិសន្ធិកំណើតជាមនុស្សជាផលរបស់បនបដិសន្ធិដោយកុសលវិបាកហ្នឹងឯងអញ្ចឹងគឺកម្មកម្មនឹងវាមានច្រើនបែបច្រើនប្រភេទ នឹងឯងមិនមែនមានតែកុសលកម្មឯណា បាបកម្មហ្នឹងក៏ធ្ងន់ស្រាលទៅតាមនឹងអញ្ចឹងទៅទៀតនឹងឯងយើងមើលមានរហូតដល់ទៅវាយសម្លាប់មេដាបិតាអីចឹងធ្ងន់ធ្ងរណាស់បន្ទុះនឹងពពុតបន្ទុះពធัวបន្ទុះប្រសង់អីអីទាំងអស់ហ្នឹងបាបកម្មហ្នឹងវាធ្ងន់ធ្ងរទៀតម្ល៉េះហើយវានៅលើកម្មជាបច្ច័យកម្មបច្ចយោវាមានអានុភាព មានកម្លាំងដែលអាចឲ្យ កម្មជ្ជរូបកើតឡើងបដិសន្ធិកើតឡើងដែលយើងឃើញការកើតឡើងនៃកម្មហ្នឹងណាព្រោះអាស្រ័យអវិជ្ជាតណ្ហាអបាទានហ្នឹងវាមានកម្មកើតឡើងហ្នឹងកម្មហ្នឹងមាន អានុភាពណាស់ដែលអាចឲ្យបដិសន្ធិបានហ្នឹងយើងអត់សង្ស័យថាស្លាប់ទៅទៅកើតទៀតជាម៉េចបានអីទៅកើត ជាទេវតាទៅកើតព្រំឬក៏ទៅកើតទីណាឋានណាហ្នឹងបានស្អីទៅកើតយើងអត់សង្ស័យទេ ហើយក៏អត់យល់ថាមានពលឹងមាន អត្តាតួខ្លួនអីទៅកើតទេអនុភាពកម្មនឹងជាបច្ច័យញ៉ាំងកម្មជ្ជរូបនិងវិបាកកបរិសន្ធិឲ្យកើតឡើងតែម្ដងដូចយើងបដិសន្ធិក្នុងផ្ទៃនៃមេត្តាអញ្ចឹងវាមិនមែនថាមានទូខ្លួនយើងហោះចូលពីហោះពីណាមកចូលក្នុងពោះម៉ែនឹងទេណាគឺកម្មជាបច្ច័យឲ្យកម្មជារូបនិងបដិសន្ធិកើតឡើងនឹងឯងបើថាយើងកើតមកកំណើតរួចហើយ នឹងឯងជាកំណើតជាអមនុស្សមិនមែនជាមនុស្សទៅតាមកម្មជាបច្ច័យហ្នឹងហ្នឹងឯងជាកំណើតអីកំណើតអីចឹងទៅដូចថាយើងចាំជាតិខ្លះមកចឹងទៅយើងឃើញម្ដាយយើងអីចឹងទៅយើងក៏មកកើតនឹងគាត់អីចឹងណា អាហ្នឹងធម្មតាយើងគិតដូចជាថាមានពលឹងមានទូខ្លួនអីហើយតែតាមពិតមិនមែនទេអាហ្នឹងគឺជាកំណើតមួយទៅហើយដែលយើងមានការកើតមានភ្នែកមើលមកឃើញម៉ែឃើញអីហើយអាហ្នឹងសិតតែកម្មរៀបចំទាំងអស់ចឹងទៅយើងត្រូវចុតិពីកំណើតនឹងរួចទៅបានបដិសន្ធិនឹងក្នុងផ្ទៃនៃមេត្តានឹងគឺជាច្បាប់ ហៅថាកម្មនិយាមទាំងទំនៀមរបស់កម្មហ្នឹងជាបច្ច័យនឹងឯងអានុភាពនៃបច្ច័យហ្នឹងគឺថា គឺសភាវៈមួយញ៉ាំងសភាវៈមួយទៀតឲ្យកើតឡើងហ្នឹងដូចកម្មអញ្ចឹងញ៉ាំងផលវិបាករបស់កម្មឲ្យកើតអញ្ចឹងគឺថាយើង អត់មានសង្ស័យថាស្លាប់ពីមនុស្សទៅកើតព្រំទៅកើតទេវតាហ្នឹងទៅយ៉ាងណាអីយ៉ាងម៉េចមានអីទៅទេ គឺចុតិបដិសន្ធិ ចុតិនឹងគ្រាន់តែជាអនន្តរបច្ច័យនៃបដិសន្ធិដើម្បីបញ្ជូនការសន្សំក្នុងសន្តាននឹងទៅដល់ជាតិក្រោយក្រោយនឹង ការសន្សំឧបនិស្ស័យដើម្បីបានជាពុទ្ធក្តីសន្សំដើម្បីបានជាព្រះវិជ័យកពុទ្ធអគ្គសាវកពុទ្ធក្តីអត់បាត់ទេ គឺថាបញ្ជូនបន្តបន្តគ្រប់គណៈចិត្តហៅថាអនន្តរោបនិស្សយបច្ច័យបញ្ជូនតទៅពីចុតិទៅបដិសន្ធិនឹងប៉ុន្តែតួបដិសន្ធិក្នុងភពភូមិឋានណាណាគឺមិនមែននៅលើចុតិទេនៅលើកម្មជាបច្ច័យកម្មបច្ចយោដោយឡែកផ្សេងអញ្ចឹងបដិសន្ធិនឹងមានបច្ច័យច្រើន កណាតួបដិសន្ធិហ្នឹងមានកម្មជ្ជរូបហើយនឹងមានវិបាកបដិសន្ធិដូចមហាវិបាកបដិសន្ធិក្នុងកំណើតជាមនុស្សហ្នឹងវាមានកម្មជាបច្ច័យដោយកម្មបច្ចយោហើយនឹងឧបនិស្សយបច្ចយោហ្នឹងរួចទៅវាមានចុតិនឹងឯងជាអនន្តរបច្ច័យសមនន្តរបច្ច័យហ្នឹង រួចទៅបដិសន្ធិចិត្តនឹងវាមានអារម្មណ៍អីកម្មឬកម្មនិមិត្តឬកតិនិមិត្តដែល ជាអារម្មណ៍របស់មរណាសន្និជីវតនឹងនៅជាអារម្មណ៍របស់បដិសន្ធិនឹងទៅទៀតវាមានបច្ច័យច្រើនអញ្ចឹងហើយនៅក្នុងបញ្ចវោការភពនេះនៅពេលបដិសន្ធិនឹងអាស្រ័យនឹងហតិយវត្ថុកម្មជ្ជរូបទៀតព្រោះកម្មវាឲ្យកើតហតិយវត្ថុកម្មជ្ជរូបជាទីអាស្រ័យនៃបដិសន្ធិនឹងទៀត ចឹងគឺថាផលវិបាករបស់កម្មដែលកើតឡើងហ្នឹងដែលសន្មតសត្វលោកកើតហ្នឹងណាហ្នឹងគឺជាសង្ខារធัวសត្វកើតឡើងប្រព្រឹត្តទៅអញ្ចឹងហ្នឹងគឺជាដំណើរជីវិតកណាអញ្ចឹងគឺថានៅក្នុងសេចក្តីនេះខ្ញុំកណាលើកឡើងអំពីសភាវៈធัวតាមពិតតាមដែលម្ចាស់សំណួរសាកសួរមកហ្នឹងក៏សេចក្តីអธิบายបន្ថែមយើង ធ្វើបន់ធ្វើទានរក្សាសិលនៅក្នុងពិធីបន់នេះដើម្បីយើងបានកត់ចលាព្រះវិហាររបងខ្លោងទ្វាអីអីហ្នឹងជាទីគង់អាស្រ័យនៅ នៃប្រសង់ហ្នឹងដើម្បីប្រសង់បានគង់នៅ ថែរក្សាពុទ្ធសាសនា ដោយបរិយត្តិសធម៌និងបដិបត្តិសធម៌ដែលញ៉ាំងបរិវេទសធម៌នឹងឲ្យសម្រេច នឹងគឺការថែរក្សាពុទ្ធសាសនាតាមរយៈនៃប្រសង់ហើយពុទ្ធបរិស័ទយើងទំនុកបំរុងបច្ច័យ4ដល់ប្រសង់នឹងហើយក៏មិនមែនគ្រាន់តែរឿងទៀននឹងប៉ុណ្ណឹងទេ តាកទួងទៅនឹងការថែរក្សាពុទ្ធសាសនាឲ្យនៅរហូត5000ព្រះវស្សាដើម្បីបានជាប្រយោជន៍ដល់កលបុត្រកលធីតាដែលបានមកជាបព្វជិតល្អបាសកបាសិកាល្អដោយសារការដែលមានពុទ្ធសាសនាតាំងនៅអញ្ចឹងពុទ្ធបរិស័ទយើងសប្បាយចិត្តនឹងអំពើដែលបានធ្វើនឹងហើយអាការសប្បាយចិត្តនេះវាមានបេតិបាមកជាកើតឡើងវាបានទៅជាអនុស្សតិកម្មដ្ឋានទៅទៀតដោយការនឹករលឹក ឃើញអំពើល្អដែលបានធ្វើនឹងទៅ ជាចាគានុសតិទៅជាសីលានុសតិទៅជាទេវតានុសតិហើយយើងមានគុណពពុទ្ធគុណពធัวគុណប្រសង់នឹងឯងដែលជាអារម្មណ៍ដែលនាំឲ្យអប់រំចិត្តនឹងឲ្យបានស្ងប់រងាប់ទៅដោយតែយើងបានគាល់ព្រះសម្មាសម្ពុទ្ធរាល់ថ្ងៃអញ្ចឹងដោយពុទ្ធានុសតិ ដោយធម្មានុសតិដោយសង្ឃានុសតិហ្នឹងហ្នឹងឯងដែលពុទ្ធបរិស័ទយើងត្រូវទទួលបាននៅសេចក្តី សុខស្ងប់ក្នុងបច្ចុប្បន្ននឹងឯងដែលយើងឃើញច្បាស់នៅ អានិសង្ឃដែលយើងបានបំពេញសេចក្តីល្អហ្នឹងហើយអត់មានឲ្យយើងកើតទុកអីដើម្បីថាចង់បានផលអីក្នុងអនាគតក្នុងបរលោកអីទៅផ្ទះផ្ទែងអីទៅដោយការចង់បាននឹងនាំឲ្យកើតទុក្ខ ដូចជាអ្នកខ្លះថាធ្វើល្អច្រើនមកហើយនៅតែមិនបានផលល្អអីអីអញ្ចឹងនឹងឯងអានឹងមកពីយើងបំពេញសេចក្តីល្អហ្នឹងយើងអត់បានចូលទៅដឹងសេចក្តីល្អដែលត្រូវសន្សំអប់រំក្នុងចិត្តសន្តាន បានជាមនុស្សល្អនេះដែលមានតម្លៃណាជាសភាវៈល្អដែលអាស្រ័យនៅក្នុងចិត្តសន្តានហ្នឹងអាចអប់រំចិត្តនឹងឯងឲ្យមានសេចក្តីសុខបានប៉ុន្តែដល់យើងចេះតែ ត្រូវការផលតបស្នងចឹងទៅធ្វើឲ្យយើងទេះតែងត្រូវការដោយសារលោភៈហ្នឹងវានាំឲ្យយើងកើតទុក្ខព្រោះវាអត់តាន់បានសម្រេចដោយបំណងកាលដែលប៉ុនហ្នឹងមិនតាន់ឲ្យផលហ្នឹងថាប៉ុនហ្នឹងអត់ល្អចឹងទៅនឹងឯងប៉ុន្តែវាដូចជាយើងដាំដំណាំអញ្ចឹងដាំស្វាយដាំដូងអីចឹងយើងជីកដៅឲ្យធំទៅដាក់ដីដាក់ជីអីចឹងឲ្យសមរម្យតាមបច្ចេកទេសចឹងទៅហើយយើងយក ស្វាយហ្នឹងឯងទៅដាក់ទៅឬក៏យកខ្នុលអីចឹងទៅស្អីក៏បានដែរហ្នឹងឯងប៉ុណ្ណឹងចាក់ទឹកទៅយើងថែកុំឲ្យស្មៅកុំឲ្យកូនព្រៃអីវាបោកវាលុបលើទៅប៉ុណ្ណឹងឯចំណែកផលដែលកើតឡើងហ្នឹងអាហ្នឹងមិនមែនកិច្ចរបស់យើងទេណាកិច្ចនាទីរបស់យើងត្រឹមតែដាំកូនឈើហ្នឹង ដាំដំណាំហ្នឹងអាហ្នឹងកិច្ចរបស់យើងដែលត្រូវធ្វើឲ្យល្អចឹងទៅឯចំណែកការបញ្ចេញផលអាហ្នឹងមិនមែនកិច្ចរបស់យើងទេណាគឺកិច្ចរបស់ដើមឈើនឹងតើកិច្ចរបស់ពូជនឹងតើវាត្រូវមួយឆ្នាំបានផលឬក៏2ឆ្នាំឬក៏3ឆ្នាំឬក៏10ឆ្នាំអាហ្នឹងវាជាកិច្ចរបស់ពូជនឹងអញ្ចឹងយើងដឹងថា បានដាំហើយយើងសប្បាយចិត្ត បានតែយើងបំពេញកិច្ចការងារជាបុណ្យជាកុសលហ្នឹងយើងសប្បាយចិត្តនឹងសេចក្តីល្អដែលយើងបានធ្វើហ្នឹងហ្នឹងឯងអញ្ចឹងបុណ្យហ្នឹងគឺថាមួយនាំឲ្យយើងមានសេចក្តីសុខតន់ពេលវេលា នៅពេលដែលមានសទ្ធាកើតឡើងមាន បញ្ញាកើតឡើងមានសេចក្តីគោរពក្នុងបរតនត្រ័យគោរពដល់មេត្តាបិតាគោរពដល់ចាស់ព្រឹទ្ធាចារ្យយើងសប្បាយចិត្តសំសេចក្តីល្អទោះជា បន្តិចបន្តួចយ៉ាងណាក៏ដោយចង្ហាន់បិណ្ឌបាតចែកចម្លែកដល់ស័កព្រមចារីភិក្ខុសាមណេរអីចឹងទៅមានទឹកទៅស្អីដែលល្អទៅប្រគេនដល់ព្រះឧបជាព្រះអាចារ្យបញ្ចៅអធិការទៅប្រគុណចាស់សបាយបតីហ្នឹងឯងសបាយសបាយបតីថ្ងៃហ្នឹងបានធ្វើសេចក្តីល្អហ្នឹងនេះឯងទាំង ការសបាយបតីហ្នឹងគឺបេតិបាមកជាក្នុងមហាកុសលណាអាចអប់រំឲ្យប្រគុណចាស់បានសមាធិងាយងាយទាំងកណាព្រោះបេតិហ្នឹងជាអង្គរបស់សមាធិស្រាប់ហើយញាតិញោមធ្វើអីក៏ដោយ តាំងចិត្តធ្វើនៅសេចក្តីល្អឲ្យ ដល់គ្នានឹងគ្នានឹងឃើញអានិសង្ឃក្នុងបច្ចុប្បន្នហ្នឹងសบายចិត្តប៉ុណ្ណាដូចជាស្រោចស្រពព្រះសគុណវេរីទឹកក្រអូបដើម្បី បានជាប្រជៅអធិការពេញសិទ្ធក្នុងការគ្រប់គ្រង ប្រកបដោយមេត្តាករុណា ដល់ពុទ្ធបរិស័ទនឹងអញ្ចឹងណាសគុណវេរីនឹងគឺជាតំណាង ទឹកចិត្តណានឹងឯងទឹកក្រអូបនឹងជាតំណាងទឹកចិត្តទឹកប្រតិណា គឺបានដីថាមិនមែនតែមកពេលនឹងដែលស្រោចស្រពនឹងតែប៉ុណ្ណឹងទេបញ្ជាក់ថាយើងមានទឹក ទឹកចិត្តហ្នឹងជាទឹកប្រកបដោយសទ្ធាទាំងសទ្ធាហ្នឹងគឺជាទឹកចិត្តដែរដល់ទៅនាំឲ្យមានកុសលឆន្ទៈអាហ្នឹងជាកម្លាំងចិត្តនឹងឯងនោះយើងអស់អីអស់ទៅតាមការប្រែប្រួលមិនទៀងទាត់ហ្នឹងប៉ុន្តែកុំឲ្យអស់ទឹកចិត្តព្រោះណាកុំឲ្យបាក់កម្លាំងចិត្តព្រោះយើងត្រូវរឹងមាំជាមួយនឹងកិលេសជាមួយនឹងសេចក្តីទុក្ខ ក្នុងបច្ចុប្បន្នហ្នឹងគឺត្រូវរស់នៅជាសុខដោយអំណាចនៃ ទឹកចិត្តនេះឯងចឹងក៏ណាដែលបានអប់រំឲ្យ បានទៅ ជា រមណីយដ្ឋានសម្រាប់ចិត្តទៅ ជាពោជនីយដ្ឋានសម្រាប់ចិត្តដែលអារម្មណ៍អ្វីអ្វីទាំងពួងនឹងបានមកដល់ជីវិតរបស់យើងក៏បានទៅជាអារម្មណ៍ដែលនាំឲ្យមានទានសិលភាវនាឬក៏ថាជំងឺរោគគាអីក៏ជាអារម្មណ៍នៃមរណសតិអញ្ចឹងទៅ នឹងជាកម្លាំងចិត្តដែលយើងត្រូវរស់នៅ ជាមួយគ្នានឹងការពិតប៉ុន្តែដោយអំណាចនៃបញ្ញា ហើយនឹងរស់នៅ ជាមួយគ្នានឹងអារម្មណ៍នៃប្រកម្មដ្ឋានបាននៅបៃតិបាមកជាដោយថាសិលក៏យើងមានឆន្ទៈពេញចិត្តនៅក្នុងកុសលថ្នាក់សិលឧបោសថតែពុទ្ធបរិស័ទសមាទាន គឺយើងបដូរផ្ដាច់ជាមួយនឹងសិលសិលនឹងអាចនាំយើងចេញអំពីដែនដីរបស់មច្ចរាជបានព្រោះសិលនាំយើងទៅរកសមាធិសមាធិនាំទៅរកបញ្ញាអញ្ចឹងគឺថាសិលសមាធិបញ្ញាឲ្យសម្រេចអរិយមេអង្គ8ប្រការរៀបចំជានាវាមួយព្រឹបឲ្យយើងឆ្លងទៅកម្មត្រើយនេយបានអញ្ចឹងបានយើងត្រូវមានទំនុកទុកចិត្តទៅលើសិលសមាធិបញ្ញានឹងឯង យើងមិនចេះតែពឹងអ្វីអ្វីក្នុងលោកនឹងទេយើងពឹងអ្វីអ្វីក្នុងលោកនឹងមិនបានទៅ យើងកើតទុកសោកសៅឥឡូវកុំនិយាយត្រឹមតែមិនបាននិយាយថាបានទៅចុះបានទៅតើនាំយើងឲ្យរួចផុតពីដែនដីមច្ចរាជឲ្យរួចផុតអំពីកើតចាស់ជឺស្លាប់រួចផុតពីរាគៈទោសៈមោហៈក្នុងចិត្តរបស់យើង បានដែរឬទេឧទាហរណ៍ដូចនាងបដាចាដែល ជាកូនសិទ្ធិក្រុងសាវត្ថីហ្នឹងឯងដល់ទៅស្រឡាញ់បរោះម្នាក់ដែលជាអ្នកបំរើបៃតាបំរើខ្លួនឯងអីហ្នឹងនៅផ្ទះហ្នឹងដល់ទៅវាមានសេចក្តីស្នេហាសេចក្តីស្រឡាញ់ហ្នឹងវាមានកម្រិតដល់ទៅថាហ៊ានរត់ចោលផ្ទះហ៊ានរត់ចោលមេត្តាបៃតាមុខមាត់ សិទ្ធិក្រុងសាវត្ថីមិនធម្មតាទេទេគឺពុកម្ដាយនឹងគឺបាក់មុខបាក់មាត់សម្បើមណាស់ ប៉ុន្តែកម្លាំងនៃសេចក្តីស្រឡាញ់ហ្នឹងធ្វើឲ្យបដាចារត់រត់ទៅបាននឹងឯងហើយទៅសាងទៅធ្វើកូនខ្ទួមួយនៅក្នុងព្រៃដូចជាវិមានទេវតាអញ្ចឹងមានសេចក្តីសុខណាបានរស់នៅជាមួយនឹងបុគ្គលដែលខ្លួនឯងស្រឡាញ់ហ្នឹងហ្នឹងឯងអានឹងខ្ញុំណាគ្រាន់តែលើក បញ្ជាក់ពីកម្លាំងនៃសេចក្តីស្រឡាញ់ហ្នឹងវាអាចឲ្យស្ទុះចេញបានណា អំពីតកូលសិទ្ធិអំពីវងសាកណាញាតអំពីការដែលរស់នៅដោយទេពធីតាដែលគេបំរើអញ្ចឹងសុខចិត្តចេញបានណាដើម្បីបាន ទៅរស់នៅជាមួយបរោះដែលខ្លួនឯងស្រឡាញ់វាគ្រាន់តែថាបរោះហ្នឹងវាមិនមែនសិលវាមិនមែនសមាធិវាមិនមែនបញ្ញាមិនមែនអរិយមគ្គប្រកបដោយអង្គ8ប្រការបរោះហ្នឹងមិនមែនសោតាបត្តមគ្គមិនមែនសោតាបត្តផលមិនមែនមហាកុសលមិនមែនបញ្ញាដូច្នេះវាមិនអាចឲ្យយើងជាទីពឹងបាន ទីបំផុតយើងត្រូវនឹកម៉ែឪនឹកដល់ទោសកំហុសរបស់ខ្លួនរួចទៅ អាសេចក្តីស្រឡាញ់ហ្នឹងក៏វារសាយទៅរសាយទៅឃើញទេដែលពីមុនហ្នឹងថាឲ្យតែបាននៅជាមួយគ្នា គឺមានសេចក្តីសុខសប្បាយហ្នឹងឯងប៉ុន្តែការសប្បាយហ្នឹងវារសាយទៅវាអត់មាន ផិតភ័យអីពីដើមឃើញមុខគ្នាហ្នឹងមានសេចក្តីសុខឥឡូវហ្នឹងគឺឈប់មើលមុខគ្នា គឺណាវាវាប្រែប្រួលអញ្ចឹងហើយវាមិនអាចរួចផុតចាកទុកបានអានឹងឯងអញ្ចឹងយើងកុំឲ្យចេះតែបាត់បង់អ្វីអ្វីនៅក្នុងโลกនឹង ទៅចេះតែសោកសៅទៀមទាកតុកន្ទិញរបស់ទាំងអស់ហ្នឹងបានថាយើងគិតមើលមើលកុំនិយាយត្រឹមតែអត់ឥឡូវឲ្យបានទៅទាំងដែលយើងធ្លាប់បានហើយតើរួចទៅវាបាត់បង់ទៅវិញហើយយើងអត់ កំណត់ទៅលើរបស់ទាំងអស់នោះចិត្តតែទៀមទាទៀតទៀមទាទៀតគិតទៀមទាអាម៉េចហ្នឹងគិតទៀមទាឲ្យតែជួបរហូតចឹងគិតទៀមទាឲ្យតែរស់រហូតចឹងអត់ស្លាប់ទេគិតទៀមទាឲ្យតែជារហូតចឹងអត់ឈឺទេគិតណាដូច្នេះអ្វីអ្វីយើងធ្លាប់មានហើយធ្លាប់ជួបហើយធ្លាប់បានហើយប៉ុន្តែវាមិនទៀងទាត់នឹងអញ្ចឹងណាវាមិនអាចថាឲ្យយើងអស់រាគៈទោសៈមោហៈបានទេនឹងឯង ចឹងបានគុណចាស់ពឹងព្រះមច្ចរិយៈធัวនឹងឯងចឹងដែលអាចនាំឲ្យគុណចាស់អស់រាគៈទុសៈមោហៈបានវាអត់មានភ័យរឿងអីទៀតទេអត់ខ្លាចរឿងអីទៀតទេអត់មានធ្វើអីខុសទេអត់មានអាណាគេស្ដីគេថាមកឆ្នាំងឆ្នាំអអន្តតិអីទេ គឺដោយសារព្រះមច្ចរិយៈធัวនឹងឯងជាទីពឹងយ៉ាងមាំទៅតែម្ដងទាំងគុណណាដែលអាចឲ្យគុណចាស់អាស្រ័យព្រះមច្ចរិយៈធัวនឹងគឺធានាហ្មងថាគុណចាស់មកតាមខ្ញុំកណាមក អានឹងដូចសិលសមាធិបញ្ញាប្រកាសអញ្ចឹងធានាថាគុណចាស់មកតាមខ្ញុំណាខ្ញុំណាធានានាំប្រគុណចាស់ឲ្យចូលទៅដល់បរមសុខមិនឲ្យគុណចាស់មានការអលោះអាល័យកើតទុកខ្វាយខ្វល់លំបាកមកទទួលជាតិជារាជាតិធិមរណៈអីវិញទេគឺធានាទៅតែហ្មងហើយបានពិតប្រកបទាំងពុទ្ធអង្គក៏ធានាទាំងព្រះអរិយសង្ឃព្រះអរហន្តក៏ធានាថាព្រះអង្គបានឆ្លងដល់ត្រើយហើយព្រះអង្គសម្ដែងពធញ៉ាំងសត្វលោកនឹងឲ្យឆ្លងផង អាហ្នឹងជាទីពឹងអញ្ចឹងហើយបើថាយើងមិនបានកម្លាំងចិត្តនឹងឯងឲ្យខ្លាំងទៅជាមួយនឹងសិលសមាធិបញ្ញា យើងវាវាតោងលេងតោងលេងចឹងកណាហើយមកជាប់ជំពាក់ជាមួយនឹងអារម្មណ៍ក្នុងវត្តដាក់នេះមកជាប់ជាមួយនឹងអវ័យវ័យក្នុងលោកហ្នឹង នឹងឯងដល់ចឹងទៅនៅសោកសៅសឹកសួលទៀមទាអ្វីអ្វីដែលប្រែប្រួលមិនទៀងទាត់នឹងកណាឥឡូវក៏ប៉ុណ្ណឹងចុះកណាដោយក្តីជ្រះថ្លាចឹងសូមកណាគុណចាស់ញាតិញោមពុទ្ធបរិស័ទត្រីប្រុសទាំងអស់ត្រេកអរជ្រះថ្លាអនុមោទនី